ចឹងគឺចំពោះសាលាដែលយើងប្រើប្រាស់សម្រាប់ជាបច្ច័យនៃរូបកាយហ្នឹងក៏យើងនឹកឃើញដល់ទីជំរករបស់ចិត្តកណាចិត្តហ្នឹងក៏ត្រូវការមលុបត្រូវការជំរកដល់ប្រសើរយើងមិនអាចនៅកដាលភ្លៀងគឺរាគៈ ហើយក៏មិនអាចនៅ កណ្ដាលថ្ងៃគឺតោសៈហើយក៏មិនអាចនៅកណ្ដាលខ្យល់ព្យុះខ្យល់កន្ត្រាក់គឺមោហៈឬក៏សัตว์ពេលមរឹកសាហាវអីអីទេយើងមានផ្ទះសំបែងឬក៏រហូតដល់ទៅ វិមានប្រាសាទកែវអីចឹងទៅទាំងប៉ុណ្ណាដែលយើងប្រៀបឲ្យឃើញថា ការអប់រំចិត្តនេះណា នឹងឯងនេះឯងដែលធ្វើឲ្យចិត្តនឹងឯងការពារនៅនៅភ្លៀងគឺរាគៈកម្ដៅថ្ងៃ គឺទោសៈណាខ្យល់ព្យុះខ្យល់កន្ត្រាក់គឺមោហៈនឹងសត្វមនុស្សខូចអីនឹងយ៉ាងណាយ៉ាងណា គឺថាយើងការពារមានទ្វាមាន របងមានអីអញ្ចឹងណាដោយព្រះអង្គត្រាស់ថាអ្នកករូប្រមាំងចិត្តមិទាំងថកេថ្វាក៏បីបិទនៅចិត្តនេះឲ្យចិត្ត ដូចជាបិទនៅទ្វារនគរគឺបិទបាបនឹងឯងចឹងនឹងឯងដូច្នេះគឺយើងមិនមែនមាន តែបច្ច័យ4សម្រាប់ រូបកាយទេ យើងមានបច្ច័យ4សម្រាប់ ចិត្តយើងទៀតនឹងឯងដូចថាបច្ច័យ4មានចៃវរៈបច្ច័យចៃវរៈបច្ច័យបើថាជាសម្លៀកបំពាក់របស់ចិត្តគឺសិលទាំងនឹងឯងបិណ្ឌបាតបច្ច័យ អានឹងបើជាបិណ្ឌបាតរបស់ចិត្តគឺការឲ្យទានដល់ពេលដែលយើងឲ្យទានទៅចិត្តនឹងមានបៃតិបាមកជាបៃតិនឹងឆ្អែតឆ្អែតទៅមានសេចក្តីសុខមានសុខភាពល្អហើយសេនាសនបច្ច័យគឺសមាធិគិលានភេសជ្ជៈបច្ច័យគឺវិបស្សនាកំចាត់បងនៅ សមុទ្ឋានរបស់រោគអនុស័យកិលេសសម្រាប់មគ្គញាម នឹងគឺយើងមានបច្ច័យ4របស់ចិត្តទេទាំងក្នុងទីវត្តអារាមហ្នឹងមិនមែនគ្រាន់តែគង់នៅប្រើប្រាស់បច្ច័យ4ទេដើម្បីព្យាបាលរោគណាគឺលោភៈទុសៈមោហៈនឹងឯងព្រឹត្តទៅដោយសិលសមាធិបញ្ញា ហើយដើម្បីរក្សានៅពុទ្ធសាសនា ដែលប្រសង់ត្រួតត្រងបរិយត្តិសធម្មនិងបដិបត្តិសធម្ម ហ្នឹងឯងពុទ្ធបរិស័ទយើងទំនុកម្រងបច្ច័យ4ដល់ប្រសង់ប្រសង់ក៏ត្រួតត្រងថែរក្សាប្រសាសនាទុកតទៅរហូត5000ព្រះវស្សាចឹងគឺខ្ញុំប្រកណានឹងរៀបរាប់អំពីអំណាចគុណនៃសេចក្តីល្អដូចទីកន្លែង ដែលមានឈ្មោះថាវិបស្សនាចឹងក៏ជាគុណធម៌សំខាន់ណាស់ទី1ធ្វើឲ្យមនុស្សយើង មានគុណតម្លៃចឹងជាទីស្រឡាញ់ជាទី សរសើរជាទីរាប់អាន ជាទីគោរពបូជា ដល់មនុស្សនិងទេវតាទាំងឡាយទាំងក្នុងសង្យុត្តនិកាយសក្កាធវៈក្នុងសកសង្យុត្តនឹងគឺសកទេវរាជចេញពីវិជ្ជយន្តប្រាសាទមកសំពះមកចំពោះទ្វីបនឹងពមេតល័យទេវបុត្រសាកសួរទៅគឺព្រះអង្គសំពះបុគ្គលណា ព្រោះអ្នកដែលបានត្រៃវេទក៏ថ្វាយអង្គមព្រះអង្គបរិជាលើផែនដីក៏ថ្វាយអង្គមព្រះអង្គមហារាជទាំង4បាទកវេរៈធតរដ្ឋវិរុលហកវិរូបខៈនឹងក៏ថ្វាយអង្គមព្រះអង្គទេវបុត្រធំធំក៏ថ្វាយអង្គមព្រះអង្គចុះព្រះអង្គថ្វាយអង្គមអ្នកណាទៅចឹងគាត់ថាយើងថ្វាយអង្គមព្រះពុទ្ធព្រះធម៌ព្រះសង្ឃហើយយើងអ្នកមស្ការចំពោះក្រហោះអ្នកធ្វើបន់ ដល់នៅបត្រៃសរណគមជាបាសកបាសិកាជាអ្នក មានសិលចិញ្ចឹមបុត្រនិងភរិយាប្រកបដោយធម៌យើងអ្នកមសិកាចំពោះក្រហោះនោះនឹងព្រះអង្គឆ្លើយចំពោះព្រះមេត្តល័យទេវបុត្រហ្នឹងចឹងនឹងក្នុងបៃដកលេខ30ហ្នឹងចឹងមានអំពី សកៈទេវរាជនមស្ការហ្នឹងដល់ទៅ3សោតនោះនឹងឯងអញ្ចឹងខ្ញុំណាគ្រាន់តែរំលឹកឲ្យឃើញថា នោះយើងចេះគោរពគុណធម៌នឹងឯងចឹងទៅវិញទៅមកអញ្ចឹងល្អណាស់យើងឲ្យតម្លៃសេចក្តីល្អហ្នឹងដើម្បីទុកជាសរណៈជាទីរលឹកជាការណែនាំអប់រំជាទិដ្ឋានុគតិឲ្យដល់កូនចៅហើយកូនចៅនឹងដឹងថាស្រុកយើង គឺមានការគោរពគុណធម៌ដល់ចឹងទៅ កូនចៅនឹងមិនចេះតែប្រព្រឹត្តទៅរកអ្វីៗក្នុងលោកនឹងដែលជា គ្រឿងនាំឲ្យរីករាយភ្លើតភ្លើនទៅប្រព្រឹត្តបាបកម្មផ្សេងផ្សេងទេគេថាក្នុងលោកនឹងមានការនិយមសេចក្តីល្អនិយមគុណធម៌អញ្ចឹងទៅគឺថាបងប្អូនកូនចៅនឹង សមាទានកម្មយកសេចក្តីល្អទុកដាក់ក្នុងចិត្តសន្តានដូចយើងធ្វើបន់អញ្ចឹងនៅក្នុងព្រះសាសនាគោរពពុទ្ធទូប្រសង់ធ្វើបន់ចម្រើនវិជនខូបកំណើតចៅអធិការព្រះអនុគុណព្រះមេគុណធ្វើបន់ចម្រើនវិជនជូនមេត្តាបិតាបច្ច័យ4ឬក៏កសាង ពុទ្ធបរិមាដងទួងអីអីទាំងអស់ហ្នឹងដើម្បីឲ្យកូនចៅនឹងឯងយល់ដឹងថាម៉េចបានចាស់ចាស់ពុកម្ដាយលោកយាយលោកតាហ្នឹងក៏នាំគ្នាគោរពដល់ព្រះពុទ្ធអង្គអញ្ចឹងហ្នឹងឯងជាដើមអញ្ចឹងទៅធ្វើឲ្យបានយល់យល់ថាអ្នកដែលត្រួតត្រងគុណគឺសេចក្តីល្អហ្នឹងគឺគេគោរពបូជាអញ្ចឹង ដល់អញ្ចឹងទៅកូនចៅចេះស្រឡាញ់សេចក្តីល្អដល់តែចេះស្រឡាញ់ក៏សមាទានកម្មយកសេចក្តីល្អហ្នឹងក្នុងចិត្តសន្តាននឹងឯងចឹងនឹងក៏ជាមរតកមួយទុកឲ្យកូនចៅណានឹងឯងពុទ្ធបរិស័ទបងប្អូនកូនចៅកុំចេះតែស្វែងរកសេចក្តីសុខជាមួយនឹងវត្ថុជាមួយនឹងអ្វីអ្វីផ្សេងផ្សេងចាយវាយខ្ជិះខ្ជាយ ឬក៏ថារសសេចក្តីសុខនឹងការខ្ជិលអីអីនោះត្រូវរសសេចក្តី សុខនៅក្នុងការងារទាំងនឹងឯងត្រូវសិក្សារៀនសូត្រឲ្យបានចេះ ដឹងក៏រៀនសូត្រទៅ ហើយប្រឹងប្រែងធ្វើការងារដែលប្រសិជ្ជៈទោសទាំងដែលខំសន្សំសេចក្តីល្អទុកដាក់ក្នុងចិត្តសន្តាននឹងបានជួបសេចក្តីសុខពិតប្រាកដនឹងឯងមិនតាកតួងនឹងរបស់ខាងក្រៅច្រើនអីទៅប៉ុណ្ណាទេ អ្នកដែលមានបនមកគាត់ចេះតែមានបានទ្រព្យសម្បត្តិលៀបយសឋានៈគង់ខ្ពស់អីចឹងទៅ អានិសង្ឃផ្សាយបង្គំបរតនត្រ័យផ្សាយបង្គំមេត្តាបិតានាំឲ្យកើតក្នុងកកូលពងខ្ពស់អានិសង្ឃនៃទានក៏មានភោគសម្បត្តិអានិសង្ឃនៃសិលក៏ភវៈសម្បត្តិសម្បត្តិភពសុគតិភពចឹងទៅចឹងគឺយើងគ្រាន់តែបានកើតមកជាមនុស្សប៉ុណ្ណឹងគឺយើងរៀនល្មមល្មមហ្នឹងមិនមែនបានតែយើងខ្ជិលទេ គឺយើងមានសេចក្តីសុខពាក្យថាសន្តោសហ្នឹងគឺជាសេចក្តីសុខសេចក្តីត្រេកអរក្នុងចិត្តប្រព្រឹត្តទៅ ក្នុងការអប់រំគុណធម៌យើងសាងរមណីយដ្ឋានជាកន្លែងរីករាយក្នុងចិត្តសន្តានរបស់យើងដោយអំណាចនៃអារម្មណ៍ដែលចូលមកដល់ជីវិតរបស់យើងអារម្មណ៍ហ្នឹងគឺអ្វីអ្វីជុំវិញខ្លួនយើងហ្នឹងដែលចិត្តដឹងហ្នឹងទេអាហ្នឹងហៅថាអារម្មណ៍កាលណាបើចិត្តយើងល្អទៅអញ្ចឹងគឺថា អារម្មណ៍នឹងឯងទាំងដែលជា អារម្មណ៍ណបច្ច័យនាំឲ្យទៀនសើភាវនាកើតឡើងវាដូចជាថាមេផ្អែមក្នុងដើមអំពៅអញ្ចឹងស្រូបយកជីជាតិពីដីមកគឺថាវាធ្វើឲ្យទៅផ្អែមអញ្ចឹងទៅទាំងនឹងឯងទាំងវាមិនមែនផ្អែមពីក្នុងដីមកស្រាប់ទេវាមាន មេផ្អែម ហ្នឹងឯងក្រូចឆ្មានៅនឹងចំការអំពៅហ្នឹងជូរនៅតែជូរចឹងព្រោះមានមេជូរហ្នឹងឯងអាស្អីល្វីងក៏វាល្វីងតាមហ្នឹងទៅបដូលពេជ្រទៅស្ដៅទៅអាខ្លះពុលទៅទៀតទៅដោយសារវាមានមេពុលហ្នឹង នឹងឯងយ៉ាងណាមិញដីនឹងដូចជាអ្វីៗនៅជុំវិញខ្លួនយើងអញ្ចឹងបើយើងអប់រំចិត្តឲ្យមានសទ្ធាមានសិលមានសមាធិមានយោនិសោមនសិការឆ្លាតក្នុងការគិតទៅអ្វីអ្វីចូលមកដល់ជីវិតរបស់យើងតាមផ្លូវភ្នែកជាចំណោដាតកាយចិត្តគឺថាមេប៉ុននៅក្នុងខ្លួនយើងនឹងវាចម្រាញ់អារម្មណ៍នឹងឲ្យទៅជាទានទៅជាសិលទៅជាភាវនាទៅជាមេត្តាករណាទៅអានឹងយើងមិនបានសពទេ យើងមានចាំបាច់ទៅស្វែងរកសេចក្តីល្អអំពីឯណាឯណីអីទៅច្រើនយើងមានសេចក្តីល្អសម្រាប់អំពីមេបនរបស់យើងណាអ្វីអ្វីចូលមកដល់ជីវិតរបស់យើងទៅជាទៀនសើភាវនាដូចមេផ្អែមក្នុងដើមអំពៅអញ្ចឹងទេអាហ្នឹងដែលជាប្រយោជន៍ក្នុងការដែលយើង ស្ដាប់ព្រះធម៌សិក្សាបានចេះដឹងទៅពីព្រោះយើងបានជ្រាបហើយថាបញ្ហានៅក្នុង ជីវិតរបស់យើង គឺលោភៈទុសៈមោហៈនឹងឯងដែលនាំឲ្យយើងនៅ មិនស្បដែលនាំឲ្យយើងកើតទុកដែលនាំឲ្យយើងមួម៉ៅក្តៅក្រហាយអាឡោះអាល័យភ័យខ្លាចអីសពគ្រប់ហ្នឹងតែវាកិលេសក្នុងចិត្តរបស់យើងហ្នឹង អត់មានអ្នកដតីណាដែលនឹងថាមកឲ្យយើងកើតទុកទៅបានទេកាលណាបើយើងមិនមានកិលេសទៅហើយនឹងក៏ដូចជាព្រះសម្មាសម្ពុទ្ធព្រះអរហន្តអញ្ចឹងណាអ្នកណាទៅធ្វើឲ្យព្រះអង្គកើតទុករឿងអីទៅវាយទៅប្រហាទៅជេរទៅស្ដីអីឲ្យព្រះអង្គកើតទុកនោះគឺអត់ទេដោយសារកិលេសនឹងបានលះបង់ហើយអញ្ចឹងបានយើងរៀនរស់សេចក្តីសុខអំពីចិត្តសន្តានរបស់យើង កុំរំលងចិត្តនឹងទាំងព្រោះណាយើង ប្រឹងប្រែងស្វែងរកសេចក្តីសុខសឹងតែមិនបានសម្រាកសម្រានប៉ុន្តែយើងបណ្ដោយឲ្យសេចក្តីຕົកកើតឡើងងាយងាយដូចថាត្រូវខឹងកូនចៅអីចឹងទៅនឹងឯងអានឹងកើតຕົកហើយជួនកាលក៏កើតទៅជារឿងចំណែននឹងអ្នករតីអីចឹងទៅទាំងក្រំតែមិនចំណែនយើងមានសេចក្តី សុខហើយចំណេញប្រាក់រាប់ម៉ឺនរាប់លានដុល្លារនោះ យើងមិនចាំបាច់មានដល់ទៅរាប់ម៉ឺនរាប់លានដុល្លារដូចអ្នកដទៃក៏យើងមានសេចក្តីសុខក្នុងចិត្តរបស់យើងជាមួយនឹងរបស់ដែលយើងមានប៉ុន្តែបើយើងមានបុណ្យពីអតីតមកប្រកបកិច្ចការងារទៅក៏បានទៅនឹងឯងមាសប្រាក់លុយកាក់ទ្រព្យសម្បត្តិនឹងក៏ប៉ុន្តែមានប្រប៉ុណ្ណាប៉ុណ្ណឹងពីព្រោះជាកិច្ចរបស់បនដែលនឹងត្រូវឲ្យផលតាមកាលតាមគ្រានឹងយើងក៏មិនលោភលន់អីទៅ នាំឲ្យខ្លួនឯងកើតទុកឯងឯងចឹងទៅទេទោះចង់បានក៏វាមិនបានដដែលនឹងក្នុងលោកនឹងវាមិនមែនយើងចិត្តតែចង់បានអីបានទេបើចិត្តតែចង់បានអីបានវាអត់មានអ្នកចាស់អ្នកឈឺអ្នកស្លាប់ទេ មាននរណា ចង់ចាស់ចង់ឈឺចង់ស្លាប់ចង់តែនៅរស់នឹងចង់តែជួបជុំបុគ្គលជាទីស្រឡាញ់នឹងចង់តែបានលៀបបានយោនឹងប៉ុន្តែអ្វីៗវាត្រូវមានបច្ច័យណាវាមិនអាចថាចិត្តតែចង់ទៅបានទេដូច្នេះយើងកុំចេះតែប្រកបចំណង់យើងត្រូវរៀនឲ្យឃើញការពិតក្នុង ជីវិតនឹងទេដែលវាមានហេតុយ៉ាងណាវាប្រព្រឹត្តទៅនឹងយើងអប់រំតិចម្ដងតិចម្ដងរៀនឲ្យចេះដឹងនឹងជាមេរៀនប្រពុតហើយហ្នឹងគឺឲ្យយើងរៀនពីធម្មជាតិនៃជីវិតនិងអ្វីៗជុំវិញ ពេញខ្លួនយើងបរិយាកាសសពគ្រប់នឹងឲ្យបានដឹង ជាធម្មតាធัวដែលមាន បច្ច័យកើតឡើងយ៉ាងត្រឹមត្រូវ100%ទាំងទៅតាមបច្ច័យនឹងអញ្ចឹងយើងរស់សេចក្តីសុខតាមផ្លូវចិត្តរបស់យើងបានណា រហូតដល់ទៅយើងចេះសាងសេចក្តីល្អហ្នឹងមិនចាំបាច់เตรียมទាសេចក្តីល្អពីអ្នករតីអីច្រើនទេភរិយាស្វាមីអីហ្នឹងបើយើងចេះតែเตรียมទា ចង់ឲ្យអ្នករតីធ្វើល្អឲ្យយើងច្រើនច្រើន យើងមុខតែបានសេចក្តីទុកហ่ะវាអត់បានដូចចិត្តអញ្ចឹងនឹងឯងតែបើយើងយល់ដល់គុណតម្លៃនៃសេចក្តីល្អយើងធ្វើឲ្យខ្លួនឯងទៅឲ្យបបោហោហៀទៅដល់អ្នករតីទៅទៀតទៅ នឹងឯងមិនមិនល្អទេណានឹងឯងមនុស្សយើងវាមិនអាចនរណាសម្បូរបែបល្អសពគ្រប់100% 50%អីទៅទេឲ្យតែបាន10 20អីប៉ុណ្ណឹង ក៏យើងចេះសម្លឹងឃើញសេចក្តីល្អរបស់អ្នករតីទៅហើយយើងសាងសេចក្តីល្អឲ្យច្រើនទៅព្រោះសូម្បីតែថាអ្នករតីធ្វើល្អអីឲ្យយើងក៏យើងមិនបានសេចក្តីល្អនឹងចូលមកក្នុងចិត្តរបស់យើងដែលជាតួមហាកុសលដែរឲ្យយ៉ាងគេគ្រាន់តែជួយធ្វើអីធ្វើអីអីចឹងទៅតែគុណធម៌គឺសេចក្តីល្អនៅក្នុងចិត្តអ្នករតីឯនោះទេតើដូច្នេះយើងសូមសេចក្តីល្អពីខ្លួនឯង ហ្នឹងណាក្នុងចំណុចទី1ដែលរៀបរាប់អំពីអំណាចនៃសេចក្តីល្អហ្នឹងដែលធ្វើឲ្យយើង មានសេចក្តីឃ្លាវខ្លាកណ្ដាលបរិស័ទមានមុខមានមាត់អីហ្នឹងដោយសារថាយើងមិនបានប្រព្រឹត្តនៅអំពើឆ្កំឆ្គងអំពើអាប់អោនអីទៅនៅក្នុងសង្គមហ្នឹងណានឹងឯងជីវិតនឹងឯងមានស័ក្តិសេរី នឹងឯបានល្អទៅជាទីស្រឡាញ់ជាទីរាប់អានជាទីហៅរោគនៃក្រុមគ្រួសារនរណានរណាក៏ចូលចិត្តអីចឹងទៅល្អណាស់នឹងឯងនោះយើងទៅកាលណាគេត្រូវការវាមានតម្លៃហើយទៅតាមដែលគេចូលចិត្តនឹងធ្វើអីក៏ធ្វើទៅឲ្យតែអ្នករតីបានសេចក្តីសុខត្រឡប់មកយើងសប្បាយចិត្តខ្លួនឯងទាំងមិនចាំបាច់ទៀមទាផលតបស្នងពីអ្នករតីទេ នឹងឯងអរគុណអ្នករតីនឹងឯងដែលបានឲ្យយើងធ្វើសេចក្តីល្អជាមួយអរគុណហើយយើងគិតអញ្ចឹងទៅស្រួលណាស់អត់ចាំបាច់ទៀមទាសេចក្តីល្អតបស្នងអីមកវិញទេយើងរស់នៅជាមួយសេចក្តីល្អដែលយើងបានធ្វើហើយសេចក្តីល្អហ្នឹងអត់មានក្បត់យើងទេអត់មានចោលយើងទេនឹងឯងរួមដំណើរជីវិតវត្តសង្សារណាដែលអត់មាននរណាម្នាក់សោះដែលនឹងថារួមដំណើរជាមួយយើង ក្រៅពីខ្លួនយើង ដែលជាមនុស្សល្អនឹងឯងទាំង ចឹងហើយទី2អំណាចនៃសេចក្តីល្អនេះអត់មានអ្នកណាមកទម្លាយបានទេក្រៅតែពីខ្លួនឯងអញ្ចឹងយើងប្រយ័ត្នប្រយែងខ្លួនឯងដោយយើងផ្ញើជីវិតជាមួយនឹងសតិសម្បជញ្ញៈធ្វើអ្វីនិយាយអីគិតអីគឺថាគឺ មានយោនិសោមនសិកាជាមេបត់នឹងទេមិនបៀតបៀនខ្លួនឯងមិនបៀតបៀនអ្នកដទៃទេធ្វើទៅនិយាយទៅគិតទៅបានទីក្តីសុខមួយថ្ងៃរបស់ល្ងាចក៏បានសុខដែរឲ្យតែគិតទៅនៅក្នុងចិត្តជាបន់ឃើញទេយើងបានទីក្តីសុខប៉ុណ្ណឹងមកអំពីមិនសូវមានទីក្តីទុកនឹងណានឹងឯងតែមិនងាយទេណាអាចសុខ ស្ដាប់ធัวចូលបានអីចឹងមានឱកាសជើញមកវត្តធ្វើបន់ធ្វើទៀនហ្នឹងណាមិនងាយទេណាឱកាសប៉ុណ្ណឹងបើយើងអាចនឹងអប់រំអាចនឹងរក្សាឲ្យបានល្អឲ្យបាន ចម្រើនឡើង ទៅ ជាសេចក្តីសុខតាមផ្លូវចិត្តនឹងឯងយើងចេះសង្កេតពិនិត្យឲ្យឃើញសេចក្តីសុខចិត្តនឹងជាសេចក្តីសុខដែលត្រូវអភិវឌ្ឍរហូតដល់ទៅអរហត្តមេអរហត្តផលនោះមិនតិចតួចទេទាំងនេកមៈសុខ ទាំងវិវេកសុខឧបសមសុខសម្ពោធិសុខហ្នឹងហើយអញ្ចឹងគឺទលំទលេងណាយើងសបាយត្រង់ដែលថាសេចក្តីសុខផ្លូវចិត្តហ្នឹងវាត្រូវអភិវឌ្ឍទៅជាមួយនឹងគុណធម៌គឺសេចក្តីល្អដែលនាំឲ្យទី3យើងក៏បានសេចក្តីសុខក្នុងបច្ចុប្បន្នហ្នឹងដោយខ្លួនឯងទី4គឺថានាំឲ្យអ្នកដទៃបានសេចក្តីសុខផងដែរ យើងអធិដ្ឋានចិត្តរស់នៅដើម្បីឲ្យអ្នករតីបានសេចក្តីសុខពិសាយើងណា រស់នៅមួយថ្ងៃក៏ដោយមួយខែក៏ដោយមួយថ្ងៃទៀតក៏ដោយគឺយើងមានមេត្តាចិត្តថារស់នៅដើម្បីឲ្យអ្នករតីបានសេចក្តីសុខដោយសារយើងនិយាយអីយើងធ្វើអីយើងគិតអីឲ្យអ្នកដែលនៅជុំវិញខ្លួនយើងនឹងបានសេចក្តីសុខយើងមិនចាំបាច់អាឡោះអាល័យសោកសៅអីទៅរកការព្រាត់ប្រាសទេ ធម្មតា ការជួបវាជាបច្ច័យនៃការព្រាត់ព្រាត់ហើយយើងយំរត់ទៅជួបនឹងធ្វើម៉េចវានឹងរួចពីព្រាត់ទៅនឹងឯងជាតិវានាំមកនៅជារាមរណៈការជួបវានាំឲ្យមានព្រាត់ ជាធម្មតាយើងធ្វើបន់ធ្វើទានឧទ្ទិសទៅដល់បងប្អូនកូនចៅឪពុកម្ដាយអីចឹងទៅហើយយើងធ្វើសេចក្តីល្អជាមួយនឹងអ្នក ដែលនៅរស់នៅនេះនឹងឯងសម្រាប់ទៅ ជាបន់កុសលបានដែរតើ ហ្នឹងឯងយើងមិនអាចរស់នៅ ជាមួយ គ្នាឬក៏ថាសុខសប្បាយជាមួយនឹងអីរហូតទេបញ្ញាបញ្ញាប់ធ្វើសេចក្តីល្អឲ្យបានតាន់ ពេលវេលាស្រូបយកប្រយោជន៍ពីអ្វីអ្វីដែលយើងបានជួបជុំគ្នានឹងទៅ ដល់ពេលព្រាត់ប្រាសទៅយើងមិនក្តៅក្រហាយស្ដាយក្រោយទេអញ្ចឹងដូច្នេះនៅពេលដែលយើងតាំងចិត្តធ្វើអីឲ្យគេបានសុខនឹងយើងមានសេចក្តីសុខហើយស្រេចអានឹងឯងអត់ចាំបាច់ពេលណាទេពេលពេលនឹងតែមកគ្រប់គ្រាគ្រប់ពេលវេលា ដោយយើងមិនមិនឲ្យអ្នកដតីនឹងកើតទុកដោយសារអំពើដែលយើងធ្វើពាក្យសម្ដីដែលនិយាយសំបីតែគំនិតដែលយើងគិតដោយមេត្តាចិត្តអញ្ចឹងទៅអ្នកដែលបានសុខមុនអ្នកដតីនឹងទៀតគឺខ្លួនយើងនឹងហ្មងទៅណាហើយយើងគិតឲ្យគេបានសុខហ្នឹងយើងសុខមុនគេទៅទៀតនឹងឯងរួចទៅយើងមិនបានបៀតបៀនអ្នកដតីហ្នឹងអានេះឯងទៀតជាតម្លៃនៃជីវិត ព្រោះអ្វីអ្វីក៏យើងត្រូវបោះបង់ចោលទៅដែរប៉ុន្តែគុណធម៌សន្សំក្នុងចិត្តសន្តានទាំងបានជាព្រះសម្មាសម្ពុទ្ធព្រះវិជ័យកពុទ្ធអរិយសាវកពុទ្ធអីអីហ្នឹងយ៉ាងណាទៅតាមពូជណាព្រោះយើងមានទូនាទីជាអ្នកដាំហើយចំណែកពូជដែលត្រូវឲ្យផលយ៉ាងណាយ៉ាងណាមិនមែនកិច្ចនៅលើយើងអ្នកដាំទេអានឹងកិច្ចនៅលើពូជយ៉ាងណាមិញការដែលយើងមានទូនាទីបំពេញបុណ្យកុសលអានឹងនៅលើយើងត្រង់ដែលបុណ្យឲ្យផលទៅយ៉ាងម៉េចយ៉ាងម៉េចអានឹងវាជាកិច្ចនាទីរបស់បុណ្យឲ្យ ឲ្យក្នុងជាតិនេះឲ្យក្នុងជាតិបន្តស្លាប់ឲ្យទៅក្នុងបរលោកឬក៏ថាឲ្យបានជា ពុទ្ធព្រះវិជ័យកពុទ្ធអរិយសាវកពុទ្ធអីនឹងយ៉ាងណា វាទៅតាមពូជនឹងឯងដែលបង្កប់ទៅដោយសេចក្តីប្រាថ្នាដែលយើងត្រូវការក្នុង ភាពជាបុគ្គលយ៉ាងណាអានឹងគឺថាការបំពេញអភិនិហាបារមីឲ្យបាន សម្រេចនូវភាពយ៉ាងនឹងទៅគឺអ្វីអ្វីសម្រេចពីការងារណា មនុស្សសាងការងារបានការងារសាងមនុស្សនឹងក្នុងពុទ្ធសាសនាមិនមែនជារឿងដែលយើង ចូលមករកពុទ្ធពធព្រះសង្ឃហើយបន់ស្រន់បួងសួងទេ យើងមិនមិនអាចថាឲ្យសុខសួនក្នុងពុទ្ធសាសនាត្រឹមតែយើងសូមឲ្យបរតនត្រ័យនឹងជួយយើងឲ្យរួចពីគ្រោះឬក៏ថាឲ្យបានជោគជតារាសីអីទៅទេ គឺយើង ចូលឲ្យសុខមកដល់អវាទរបស់ព្រះអង្គគឺយើងឃើញអ្វីដែលស័ក្តិសិទ្ធសម្រាប់ជីវិតរបស់យើង គឺអំពើដែលយើងធ្វើនឹងតែម្ដងទាំងនឹងឯងដូចជាការងារផ្លូវលោកនឹងឯងក៏ទំនុកបំរុងឲ្យអ្នក ធ្វើការនឹងមានមុខមានមាត់ឋានៈបនស័កអីសពគ្រប់អញ្ចឹងគឺដោយសារការងារណាមានសតិបញ្ញាក្នុងកិច្ចការងារឆ្លាតឆ្លៀសចេះដឹងអីចឹងទៅក៏ឡើងឋានៈធំដុំអីក៏តាមនឹងចឹងទៅយ៉ាងណានៅក្នុងផ្លូវពធក៏ដូចគ្នាគ្រាន់តែថាកិច្ចការងារក្នុងផ្លូវពធគឺប្រសិជ្ជៈទោសយ៉ាងល្អបរិសុទ្ធ ចូលទៅក្នុងការបំពេញអភិនិហាបារមីអាចឲ្យពុទ្ធបានត្រាស់គឺមិនមែនរឿងទៅសូមពីណាណាទេណាគឺដោយការងារដែលព្រះអង្គបំពេញអកាលដ៏យូរហ្នឹងណាជាព្រះបច្ចេកពុទ្ធអគ្គសាវកពុទ្ធពុទ្ធមេត្តាពុទ្ធបិតាកន្សៃសារពេជ្រអីទាំងអស់សិតតែសម្រាប់ពីការងារអញ្ចឹងយើងត្រូវ យើងត្រូវយល់ពីទ្រឹស្ដីមួយហ្នឹង ថាមនុស្សសាងការងារការងារសាងមនុស្សនឹងជាពុទ្ធសាសនាទាំងមានហេតុមានផលត្រឹមត្រូវអញ្ចឹងអញ្ចឹងគឺការងារដែលសាងឲ្យមនុស្សបាន ចម្រើនផ្លូវលោកផ្លូវធម៌នឹងយ៉ាងណាវាតលតែមនុស្សខ្លួនឯងនឹងសាងការងារនឹងឲ្យកើតសិន ជាយាមទាំងឲ្យសម្រេចទៅក្នុងកិច្ចការងារនឹងអញ្ចឹងយើងកុំកុំរស់សក់ដោយសារខ្ជិល យើងថាអូខ្ជិលដេកតិចសិនអូខ្ជិលធ្វើណាស់អីណាស់រស់សេចក្តីសុខអញ្ចឹងវាមិន បានសុខថិតថេរអីទៅទេចឹងយើងរស់សេចក្តីសុខសប្បាយក្នុងការងារវិញធ្វើការងារកុំគិតទៅពីរឿងបានលុយពីព្រោះយើងមិនមែនលក់ជីវិតយើងមួយខែ30ថ្ងៃនឹងដើម្បីលុយប្រមាណ100ដុល្លារ1000ដុល្លារនឹងទេជីវិតយើងថ្លៃណាស់ថ្លៃជាងនឹងទៅទៀត បើយើងត្រូវការជីវិតដើម្បីរស់យើងយកមាសប្រពន្ធដងទុំឬប្រពន្ធភ្នំស្រង់នឹងទៅដូរដើម្បីឲ្យយើងបាននៅរស់ក៏មិនបានដែរជីវិតនឹងមានតម្លៃស្មើនឹងប៉ុនណានឹងឯងចឹងអញ្ចឹងយើងមិនមែនលក់ជីវិតយើងមួយខែ30ថ្ងៃដែលអស់ទៅហ្នឹងជីវិតហ្នឹងយើងមិនមែនយកជីវិតហ្នឹងដាក់ធនាគារទេណាហើយមិនមែនថាយើងទៅរស់ពីណាមកបានវិញទេណាតែអស់អស់ហើយណាមាសប្រាក់លុយកាក់អស់ទៅយើងរត់ទទួលទាន បានវិញជីវិតតែអស់អស់ហើយណា ដូច្នេះគឺត្រូវគិតគូរឲ្យមែនទែនក្នុងកិច្ចការងារមួយម៉ោងមួយម៉ោងមួយពេលមួយពេលហ្នឹងណាពីព្រោះតែអស់អស់ហើយយើងអត់យកមកវិញបានទេជីវិតហ្នឹងមានតម្លៃណាស់ណាពុទ្ធអង្គប្រើប្រាស់ជីវិតហ្នឹងដើម្បី អភិនិហាបារមីដល់ឲ្យបានត្រាស់ជាពុទ្ធណាដូច្នេះយើងមិនមែនលក់ជីវិតយើងដើម្បីបានប្រាក់ប្រមាណនឹងទេតែកិច្ចការងារដែលយើងធ្វើប្រាក់ក៏បានបុណ្យក៏បានឲ្យតែយើងមានសមាធិឧទាហរណ៍ថា ធ្វើគ្រូបង្រៀនហើយវាយើងបានប្រាក់ហ្នឹងមានយកមកធ្វើមានបានអីប្រាក់ខែគ្រូហ្នឹងគ្រាន់តែដើម្បីរស់ប៉ុន្តែបើយើងមានទឹកចិត្តដើម្បីឲ្យកូនសិស្សហ្នឹងបានចេះដឹងចឹងទៅទឹកចិត្តដូចជាឪពុកម្ដាយទៅគឺថាប្រាក់ហ្នឹងក៏យើងបានសម្រាប់រស់ហ្នឹងមិនយកធ្វើអីទេតែប៉ុនសំខាន់ណាស់នឹងឯងយើងបង្ហាត់បង្រៀនចំណេះដឹង ចរិយាធัวគុណធัวទៅឬក៏ដូចលោកគ្រូពេទ្យអីចឹងប្រាក់ក៏បានបើយើងមានមេត្តាចិត្តយកចិត្តទុកដាក់ទៅក៏បានបំដែរដូចជាអ្នករត់ស៊ីក្លូម៉ូតូដប់បើករថយន្តឈ្នួលអីចឹងយើងតាំងចិត្តថាដើម្បីឲ្យអ្នកទៅដោយសារនឹងបានសេចក្តីសុខត្រូវទូទានដំណេកឲ្យបានសុខសួនកុំឲ្យរវល់តែលេងរវល់តែសង្វឹងរវល់តែខ្ជិះខ្ជាយទៅ អត់បានសម្រាកសម្រាមដល់មកបើកឡានងុយទៅមកផ្លេតទៅហ្នឹងឯងគ្រោះថ្នាក់អញ្ចឹងដូច្នេះគឺត្រូវតាំងចិត្តឲ្យឲ្យល្អដោយស្មារតីអញ្ចឹងប្រាក់ក៏យើងបានបុណ្យក៏យើងបានមកពីយើងតាំងចិត្តឲ្យអ្នកដតីបានសេចក្តីសុខដោយសារយើងអ្វីអ្វីក៏ដោយយើងធ្វើឲ្យមានគុណភាពអញ្ចឹងទៅ នឹងឯងដូចជាកសិកម្មអីអីចឹងទៅយើងនៅតែលក់បានលុយចឹងប៉ុន្តែយើងមានចិត្តមេត្តាករុណាចឹងទៅយើងធ្វើអ្វីអ្វីឲ្យមានគុណភាពទៅបនក៏បានដោយសារយើងតាំងចិត្តណាអានឹងខ្ញុំណាលើកឡើងបញ្ជាក់ឲ្យឃើញថាយើងមិនមែនលក់ជីវិតរបស់យើងឲ្យបាបទេដូចអ្នកខ្លះថាធ្វើបនបានបនខ្ញុំដឹងហើយបើធ្វើបាបបានលុយអានឹងគឺលក់ជីវិតយើងនឹងឯងលក់ខ្លួននឹងចឹងលក់ឲ្យទៅកែបាបដើម្បីបាន បានប្រាក់ហ្នឹងអញ្ចឹងជីវិតមានតម្លៃណាស់យើងមិនដឹងជាថាយកប្រាក់មកធ្វើអីទេហ្នឹងឯងពីព្រោះទីបំផុតយើងមានជំងឺរោគគេអីអីយើងត្រូវចំណាយប្រាក់នឹងទេតើ100000ដុល្លារក៏ព្រម200000ក៏ព្រមបើថាកើតមហារាជផងនឹងអាចេទៅខំមើលចឹងទៅរហូតដល់ទៅថាវាអត់ជាអស់ប្រាក់ហើយក៏អស់ជីវិតទៅទៀតទៅ ហើយអង្កាលដែលនៅរស់ហ្នឹង ប្រើប្រាស់ជីវិតនឹងដើម្បីលុយឃើញទេហាក់ដូចជាលុយនឹងគឺ ថាធានាអាយុជីវិតឲ្យរស់ នៅបានរហូតអញ្ចឹងដល់ទៅពេលត្រូវប្រើលុយដើម្បីរក្សាជីវិត រក្សាអត់បានអញ្ចឹង ប្រាក់នឹងក៏អស់ជីវិតក៏អស់ ទៅជីវិតអស់ទៅតាទេតែអានឹងដែលយើងគិតទៅពីរឿងលុយដោយអត់បានប្រើប្រាស់ជីវិតនឹងឲ្យសម្រេចជាគុណធម៌ក្នុងការដែលយើងត្រូវកសាងជីវិតនឹងឲ្យរុងរឿងព្រោះជីវិតរបស់យើងមិនមែននៅតែបច្ចុប្បន្ននឹងឯណាវាដូចម្សិលមិញអស់ទៅយើងមកដល់ថ្ងៃនេះអញ្ចឹងណាសិលមិញហ្នឹងវាកន្លងទៅរូបធម៌នាមធម៌ទាំងមានការកើតហើយរលត់ទៅណាប៉ុន្តែវាមានបច្ច័យឲ្យមកដល់ថ្ងៃនេះទៀតអញ្ចឹង យ៉ាងណាមិញជាតិនឹងអស់ទៅ នាមរូបរលត់មែនប៉ុន្តែកម្មជាបច្ច័យចឹងគឺដំណើរជីវិតទៅមុខហើយមិនអាចបញ្ចប់ត្រឹមស្លាប់ទេដូច្នេះតើយើងចំណាយប្រាក់20 30ម៉ឺនដុល្លារដើម្បីឲ្យយើង បានជីវិតរស់នៅថាយកជីវិតមកធ្វើអីគេថាចង់រស់ត្រូវការរស់រស់ទីបំផុតស្លាប់ដដែលនេះយើងគិតថារស់ដើម្បីអីមើលមើលនឹងឯងហើយចុះអាដែលយើងរស់ នៅរាល់ថ្ងៃនេះ រស់ហើយនេះមួយថ្ងៃមួយថ្ងៃ24ម៉ោងនេះនឹងឯងតែយើងគិតថារស់ធ្វើអីយើងយើងរស់ដើម្បីរស់ទ្របដល់ទៅទីបំផុតចាយទ្របដើម្បីថាឲ្យបានការរស់ដល់ទៅវាអត់សម្រេចវាត្រូវអស់ទាំងអស់អានេះខាតមែនទេហ្មងទាំងអញ្ចឹងបានថា យើងរស់នៅមិនមែនដើម្បីតែទ្រព្យសម្បត្តិទេទាំងព្រោះទ្រព្យសម្បត្តិមិនអាចធានាអាយុជីវិតទេយើង បាននៅរស់នេះតាកទួងនឹងប៉ុននឹងមួយតាកទួងនឹងគុណមេត្តាបិតានិងបុព្វការីដតីដតីទៀតដែលធ្វើឲ្យយើងមានជីវិតរស់នៅហើយសំខាន់គឺជីវិតមនុស្សយើងជាសត្វដ៏ពិសេសដែលគួរដល់ការសិក្សាអាចវឹកហាត់បានអាចអប់រំបានតែមិនមែនដូចជាសត្វទេឆានទេមនុស្សយើងជាសត្វដ៏ពិសេសដែលអាចទទួលយកអវាទរបស់ព្រះពុទ្ធអង្គបាននៅចំណេះដឹងប្រសើរពងខ្ពស់ហើយដោយថាយើងយក ស៊ីម៉ងយកដីយកឈើយកថ្មអីមកឆ្លាក់ទៅធ្វើជាពពុទ្ធបរិមាអញ្ចឹងទៅណាជាឧទេសកៈចេតដីអញ្ចឹងទៅបាយបង្គំទៅឬក៏ថាធ្វើជារបស់មានតម្លៃអីលក់ដូរអីអីអញ្ចឹងទៅនឹងឯងឈើនឹង ឬក៏ដុំថ្មហ្នឹងឆ្លាក់ទៅធ្វើរូបអីរូបអីចឹងទៅវាមានតម្លៃយ៉ាងណាជីវិតមនុស្សយើងណាយកធម៌វិន័យហ្នឹងមកឆ្លាក់ឆ្លាក់ការប្រព្រឹត្តដោយកាយវិចាចឹងទៅអប់រំចិត្តទៅចរណៃមានតម្លៃជាងណាមាសជាងពេជ្រជាងត្បូងជាងកៅមณีទៅទៀតគឺការដែលឆ្លាក់ឆ្នៃ ចិត្តរបស់យើងនឹងឯងចឹង មើលមើលរបស់ដែលដូចថ្មគេដើរលើអង្គុយលើសោះហ្នឹងណាដល់ឆ្លាក់ធ្វើជាពុទ្ធបរិមាទៅថ្វាយបង្គំតើនោះយើងវាមានសិទ្ធដើម្បីនឹងធ្វើសេចក្តីល្អសម្រាប់ខ្លួនឯងអញ្ចឹងណាទោះជាយើងអត់មានសិទ្ធកើតមកធ្វើជាកូនអ្នកមានកូនសិទ្ធិអីក៏ដោយប៉ុន្តែឲ្យតែបានមកជាមនុស្សប៉ុណ្្នឹងហើយយើងស្កប់ស្កល់ហើយ គេមិនទាំងបានកើតមកជាមនុស្សផងហើយកើតមកហើយគេស្លាប់ទៅឥឡូវយើងបាននៅរស់ប៉ុណ្ណឹងយើងមានឱកាសប្រើភ្នែកយើង ហើយបានល្អមើលអំពីធัวទៅប្រើតិចស្ដាប់ធัวទៅប្រើដៃប្រើជើង អប់រំគ្រប់គ្រងដោយសិលទៅហើយនឹង អប់រំចិត្តដោយសមថវិបស្សនាទៅប៉ណ្ណឹងយើងសប្បាយចិត្តហើយ សំខាន់គឺថាចិត្តដែលស្ងប់ដែលសុខនេះក្រៃលែងណាស់លើសអំពីវិមានទេវតាវិមានព្រំទៅទៀតទាំងវិមានបុណ្យក្នុងចិត្តសន្តានរបស់យើងនឹងណាសង្កេតពិនិត្យមើលជីវិតយើងវាមានតែកាយហើយនឹងចិត្តនឹងហើយកាយជាធាតមិនដឹងដោយសារសពចឹងដោយ តុកទូក្រេតាំងអញ្ចឹងប៉ុន្តែអ្វីដែលដឹងអារម្មណ៍គឺចិត្តហើយបើចិត្តនឹងជាសុខជីវិតជាសុខហើយណានឹងឯងអញ្ចឹងបានថាជីវិតត្រូវសុខទៅដោយបច្ច័យ4របស់ចិត្តនឹងមានគុណធម៌ចឹងខ្ញុំកណារៀបរាប់ពីចំណុចទី1គឺថាគុណភាពនៃសេចក្តីល្អហ្នឹងក៏ធ្វើឲ្យមនុស្សមានតម្លៃទៅដោយអំណាចនៃគុណធម៌ហ្នឹងឯងជាគុណដែលល្អ ដែលជាទីគោរពបូជារបស់មនុស្សទេវតាដូចជាគុណចាស់ប្រសង់គង់នៅក្នុងប្រសាសនាគឺអត់បានធ្វើកិច្ចការងារជំនួញជួញដូរអីដូចជាកុហករាវាសមែនប៉ុន្តែការងារគុណម្ចាស់ប្រសិជ្ជៈទោសនឹងឯងដោយកាយដោយវិចារដោយចិត្តប្រព្រឹត្តទៅ ជាការងារដែលនឹងអាចគង់នៅក្នុងពភ្នោះថែរក្សាប្រសាសនាបានជាទីជ្រះថ្លានៃមនុស្សទេវតាប្រគុណចាស់អាចសង្គ្រោះទាំងអ្នកដែលនៅរស់ទាំងអ្នកដែលស្លាប់ទៅក៏បានដោយតេកេណានុបទានដែលគុណចាស់ជាបដិគេអកៈហើយម្ចាស់ទានឧទ្ទិសទៅគឺណាគឺមានប្រយោជន៍សំខាន់ណាស់ណាទាំងប្រសង់បព្វជិតអ្នកមានសិលនឹងនឹងឯងហើយទី2គឺថា មិនមាននរណាមកទម្លាយគុណធម៌នឹងបានទេក្រៅតែពីខ្លួនយើងដែលប្រមាថធ្វេសប្រហែសអញ្ចឹងយើងត្រូវរស់នៅជាមួយនឹងសតិសម្បជញ្ញៈនឹងអញ្ចឹងទៅទី3នាំឲ្យយើងមានសេចក្តីសុខដោយខ្លួនឯងហើយស្រេចទី4ក៏ជួយឲ្យអ្នករតីបានសេចក្តីសុខធ្វើជាមលុបតិជាឲ្យអ្នករតីនឹងឯងដោយព្រមវិហេរធัวអញ្ចឹងទៅទាំងប៉ុណ្ណាហើយនឹងទី5ហ្នឹងឯងចំពោះគុណធម៌នេះណាប៉ុណ្ណា មិនចាំបាច់យើងឃោសនាអីឬក៏អួតអាងអីទៅយ៉ាងណាយ៉ាងណាដូចជាអ្វីដែលសន្មត់ក្នុងលោកទេចឹងអ្វីដែលសន្មត់ក្នុងលោកហ្នឹងគឺវាតល់តែប្រកោកប្រកាសឃោសនាអីចឹងទៅនឹងឯងដើម្បីឲ្យគេដឹងដោយថាសម្ពុតល្អអីចឹងទៅឬក៏មាសពេជ្រអីចឹងទៅ របស់របរប្រើប្រាស់ដីធ្លីផ្ទះសម្បែងអីចឹងទៅនឹងឯងតែចំណាយគុណធម៌គឺសេចក្តីល្អនេះគឺល្អដោយខ្លួនឯងហើយស្រេចណាអត់មាន ជារឿងសន្មត់អត់មានជារឿងប្រកោប្រកាសឃោសនាអីដើម្បីនួតអួតអាងអីទៅទេទាំងគុណធម៌ដែលមាននៅ ក្នុងបុគ្គលណាគឺថាមានអានុភាព ល្អដោយខ្លួនឯងអញ្ចឹង នឹងឯងចឹងសភាពនៃសេចក្តីល្អហ្នឹងជាកុសលាធម្មាទាំងជាបរមត្តណាមានទួនាទីកំចាត់បងបាបអំពីចិត្តសន្តានណានឹងឯងក៏ដូចជាថាយើងក្តៅស្អុះយើងងូតទឹកចឹងណាឬក៏សម្ពុតក៏អាវប្រឡាក់យើងបោកចឹងណានឹងឯងគឺថាទឹកដែលស្អាតនឹងឯងជាឈ្មោះនៃគុណធម៌គឺសេចក្តីល្អលាងជំរះនៅភាពក្តៅស្អុះចង្អៀតចង្អល់ខ្វាយខ្វល់នឹងពីចិត្តសន្តានបាន ហ្នឹងឯងហើយសាងរមណីយដ្ឋានជាទីកន្លែងរីករាយក្នុងចិត្តរបស់យើងនឹងតែម្ដងគឺអារម្មណ៍ដែលចូលមកដល់ជីវិតរបស់យើងនឹងវាទៅជា អារម្មណ៍ដែលនាំឲ្យយើងរីករាយព្រោះយើងមានទានយើងមានសិលទៅជាចាគានុសតិសីលានុសតិទៅ ទៅជាទេវតានុសតិទៅអត្តភាព ជាមនុស្សមែនប៉ុន្តែចិត្តជាទេវតាដោយសទ្ធាសិលសតៈចាគៈបញ្ញា ឬក៏យើងនឹកដល់គុណពុទ្ធទៅ ជាពុទ្ធានុសតិទៅនឹកគុណពធัวទៅជាធម្មានុសតិនឹកគុណប្រសង់ទៅជាសង្ឃានុសតិទៅនេះជាពោជនីយដ្ឋានដែលយើងបូជារាល់ថ្ងៃក្នុងចិត្តសន្តានរបស់យើងនឹងឯងចឹងគឺថាទី6អំណាចនៃសេចក្តីល្អនេះតាំងនៅមមតំបានយូរអង្វែងណាស់មិនមែនដូចជាអំណាចខាងក្រៅអំណាចខាងក្រៅវាតលតែ មានការប្រជុំគ្នាលើកចម្កើងអីចឹងទៅចឹងគណៈតេតួងនឹងអ្នករតីដូចពាក្យថា អ្នកធំកុំមើលងាយអ្នកតូចស្មៅវัวវិញគួចចងដំរីស្ដាច់ពឹងរះសង់ពឹងវិន័យមច្ឆាជលស័យពិតពឹងទឹកនឹងឯងតន្ត្រីអត់ទឹកវាស្លាប់យ៉ាងណាមិញធ្វើជាប្រសង់ត្រូវពឹងវិន័យដូចត្រីពឹងទឹកចឹងតែអត់វិន័យបួសមិនកើតបព្វជិឧបសម្បទាមិនកើត បើពជាឧបសម្បទាហើយក៏ត្រូវទោសទ្រុសសិលអីអីចឹងទៅដោយសារអត់មានទឹក គឺព្រះវិន័យហ្នឹងហើយព្រះរាជា បរិជាជាមួយនរណាបើតែមួយអង្គឯងអញ្ចឹងអញ្ចឹងបានថាអ្នកធំក៏មើលងាយអ្នកតូចស្មៅវัวវិញគួចចងដំរីបានន័យថាស្មៅតូចតូចមែនប៉ុន្តែដល់ទៅវិញគួចចូលទៅវាទៅជាមួយដុំធំទៅមមស្វិតចងដំរីបានអញ្ចឹងទៅណានឹងឯងចឹងនឹងគឺជាការសម្ដែងឲ្យឃើញថារឿងក្នុងលោកហ្នឹងវាមានការដែលកម្លាំងអ្នកដតីនឹងឯងលើកតម្កើងចឹងទៅក៏ប៉ុន្តែចំពោះ គុណធម៌នៅ ក្នុងរៀងរៀងព្រះអង្គរៀងរៀងខ្លួននេះ ដែលជាគុណសម្បត្តិផ្លូវចិត្តគឺត្រូវលើកដោយខ្លួនឯងទាំងតម្កល់ដាក់ទៅក្នុងសទ្ធាសិលសតៈចាគៈបញ្ញានឹងគឺត្រូវតែប្រឹងប្រែងលើកដោយខ្លួនឯងហៅថាអបសម្មាបនិធិអេតាមੰងមមង្គលៈអេតាមੰងមគ្គមង្គលៈមុតតមੰងណាគណៈជាមង្គលដល់ឧត្តមនឹងឯងទាំង ក៏ណាដែលព្រះអង្គទ្រង់សម្ដែង ពីការតម្កល់ខ្លួនដោយប្រពៃនឹងថាអត្តសមាបនិធិតម្កល់ខ្លួននៅក្នុងគុណធម៌5មួយសទ្ធា2សិល3សត្តៈសត្តៈការស្ដាប់ណា4ចាគៈ5បញ្ញានឹងជាទេវធម៌ទាំងប៉ុណ្ណាជាទេវធម៌ដែលជាទេវធម៌មាន7ទាំងធម៌5នឹងហើយថែមហិរិអតបៈ2ទៀត ទៅជា7ណាហេរិអោតបៈហ្នឹងព្រះអង្គត្រាស់ថាហេរិអោតបសម្បណ្ណាសកធម្មសមាយតាសន្តោសពរិសាលោកេទេវធម្មាតេវជរេហ្នឹងគឺហេរិអោតបៈជាធัวសហ្នឹងទាំងលោកយៈទាំងលោកកតរៈហ្នឹងសពរោះលោកហៅថាជាទេវធัวនឹងឯងដូច្នេះនៅ ក្នុងគុណតម្លៃនៃសេចក្តីល្អចូលមកដល់ទី7 ចុងក្រោយហ្នឹងមានអំណាចអាចទម្លាយនៅ បាបអកុសលក្នុងចិត្តសន្តានបាននឹងឯងដែលអំណាចនេះសំបីតែមេតបដ៏ខ្លាំងក្លាឬក៏រាជាស្ដេចចក្រពតឬក៏ប្រអិនមេរាធិរាជក៏មិនអាចមានអំណាចមកទម្លាយកិលេសនឹងដោយរិទ្ធអំណាចអីខាងក្រៅនឹងទេប៉ុន្តែ អំណាចនៃគុណធម៌នេះអប់រំរហូតជា ប្រពុតជាព្រះវិជ័យកពុទ្ធអរិយសាវកពុទ្ធ ព្រះអរិយបុគ្គលទូទៅទាំងអស់នឹងឯងចឹងអំណាចនៃគុណនឹងអាចកំចាត់បងបាបអំពីចិត្តសន្តានបានដោយសមុច្ឆេទបហានៈគឺកំចាត់បងដាច់អស់អត់មានត្រឡប់កើតវិញនឹងឯងដោយអំណាចនៃអរិយមគ្គនឹងអញ្ចឹងគឺអំណាចនៃសេចក្តីល្អខ្ញុំបកណារៀបរាប់មកមាន7ចំណុចនឹងឯងរាប់សារថ្មីមកវិញ1 គឺជាគុណតម្លៃដែលធ្វើឲ្យមនុស្សយើងនឹងឯងជាទីគោរពជាទីរាប់អានជាទីសរសើរជាទីកោតក្រែងហើយបានជាមលុបសុខដល់អ្នកដតីជាទីរីករាយជ្រះថ្លាទាំងមនុស្សយើង ល្អហ្នឹងគឺថាគេបានជួបគេបានឃើញ ទៅ គេមានសេចក្តីសុខណានឹងឯងនិយាយអីទៅពាក្យពិតមានប្រយោជន៍ក៏គេមានសេចក្តីសុខនឹងឯងកុំចេះតែនិយាយឥតប្រយោជន៍យើងស្ដាប់ធัวរៀនធัวចេះដឹងពីព្រះអង្គមកយើងរៀននិយាយអីមួយម៉ាត់មកកសរសេរអីក៏ដោយឲ្យមានប្រយោជន៍អញ្ចឹងយើងសប្បាយចិត្តណាស់អ្នកដតីមានសេចក្តីសុខដោយសារយើងជីវិតនេះវាមានតម្លៃ ត្រង់ដែលថាអ្នកដតីនឹងឯងបានសេចក្តីសុខដោយសារហ្នឹងណាមានប្រយោជន៍ដល់អ្នកដតីហ្នឹងណានឹងឯងទាំងហ្នឹងគឺធ្វើឲ្យអ្នកដតីនឹងឯងមានសេចក្តីស្រឡាញ់គោរពជ្រះថ្លាទៅហ្នឹងគឺមកអំពីបានសេចក្តីសុខដោយសារជីវិតរបស់យើងហ្នឹងបានថាមនុស្សយើងត្រូវធ្វើខ្លួនឲ្យមានតម្លៃដោយសារគុណធម៌នឹងឯងធ្វើអីនិយាយអីគិតអីគិតដើម្បីឲ្យអ្នកដទៃបានប្រយោជន៍បានសេចក្តីសុខ នឹងឯងហើយទី2គឺថាអំណាចនៃសេចក្តីល្អនេះអត់មានអំណាចខាងក្រៅ អីទាំងអស់មកទម្លាយឲ្យបែកធ្លាយបាត់បង់ទៅ បានទេក្រៅតែពីខ្លួនយើងដែលប្រមាថ អញ្ចឹងគឺយើងប្រឹងប្រែងតាំងនៅក្នុងស្មារតីដោយថា យើងថែរក្សាកូនឈើឲ្យបានល្អយើងធ្វើ ដោយថារបងពាត់អីចឹងទៅការពារសត្វពាហនៈអីហ្នឹងឲ្យមើលស្រោចទឹកអីឲ្យល្អរហូតដល់តែបាន ធំចឹងទៅណាយើងត្រូវថែរក្សា គុណធម៌នឹងឯងដែលជាក្របពូជនៃការត្រាស់ ដឹងអរិយសច្ចធម៌នោះដែលតថាគតពោធិសទ្ធាហ្នឹង អញ្ចឹងគឺថាយើងស្ដាប់ធัวរឿយរឿយដែលព្រះអង្គត្រាស់ទៅសទ្ធាពីជាងតបោវុទ្ធិនេះសទ្ធាក្នុងព្រះតថាគតសទ្ធាក្នុងបរតនត្រ័យនឹងជាពូជសម្រាប់ត្រាស់ដឹងអរិយសច្ចធัวនឹងមានតបៈធัวជា ទឹកភ្លៀងសម្រាប់ឲ្យពូជនឹងបាន ល្អសាហោតេអមតៈផលា មានអមតៈជាផលនឹងនៅក្នុងកសិសោទាំងអញ្ចឹងក្នុងចំណុចទី3 យើងបានសេចក្តីសុខនៅពេលដែលយើងតាំងចិត្តឲ្យអ្នកដតីបានសេចក្តីសុខនឹងបើយើងកើតទុកមិនសុខចិត្តយើងនឹងអ្នកកើតទុកមុនគេចឹងនឹងឯងគ្រាន់តែយើងចំណែននឹងអ្នកដតីយើងត្រូវកើតទុកហ្នឹងឯងតែបើយើងគិតថាអ្នកដតីមានបនបានធ្វើមកចឹងទៅយើងមាននៅសមាធិធិហើយសមាធិធិហ្នឹងលាយជាមួយគ្នានឹង មុតិតាមុតិតាដែលយើងរីករាយជាមួយនឹងអ្នកដតីដែលបានសេចក្តីសុខហ្នឹងចឹងទៅជាឆ្នាំមួយកំចាត់បងនៅអ៊ីសាការចំណែកហ្នឹងយើងអត់ចាំបាច់តលតែមានបានដូចអ្នកដតីទេយើងមានសេចក្តីសុខជាមួយគ្នានឹងគុណធម៌ក្នុងចិត្តសន្តានរបស់យើងឲ្យតែយើងមិនកើតទុកគឺជាសុខហើយណាយើងចាំកន្លែងហ្នឹងណាចឹង សេចក្តីសុខធំហ្នឹងមិនមែននៅត្រង់មានបានអីធំដុំទេសេចក្តីសុខធំហ្នឹងមកពីទុកតិចមកពីទុកតូចក៏ណាហ្នឹងឯងសេចក្តីសុខធំមិនមែនមកពីបានអីធំដុំទេមកពីមានទុកតិចហើយតើកាលណាទុកតិចគឺសុខធំហើយទុកតិចមកពីអីទុកតិចទុកតូចហ្នឹងមកពីសេចក្តីប្រកាន់ហ្នឹងតិចរាគៈទោសៈមោហៈតិចបាបតិច ចឹងហ្នឹងឯងអញ្ចឹងគឺថាបាបតិចមកពីបុណ្យហ្នឹងឯងច្រើនហ្នឹងឯងបាន ថាចម្រើនបុណ្យហ្នឹងជាប្រយោជន៍ដែលលះសេចក្តីប្រកាន់លះ បាបលះការវង្វេងលះការយល់ខុសមាន សមាធិធិយល់ត្រូវទៅ ក្នុងអវ័យវ័យដែលជាសេចក្តីពិត លោកនេះមិន សម្រាប់ហួងហែងទេ គឺ សម្រាប់យល់ គឺលោកនេះគឺថាបង្រៀនឲ្យយើងបានចេះដឹងអ្វីអ្វីទៅតាមច្បាប់របស់លោកនឹងទៅតែម្ដងទៀតនឹងឯងមិននៅក្នុងអំណាចយើងទៀមទាឬក៏បង្កប់បញ្ជាឬក៏ចង់មានការកែប្រែអីទៅយ៉ាងម៉េចបាននោះទេយើង មានសិទ្ធត្រឹមតែថា សាងសេចក្តីល្អក្នុងចិត្តសន្តានតែប៉ុណ្ណឹងក្រៅពីនឹងម្យ៉ាងនៅលើកម្មជាបច្ច័យម្យ៉ាងវាជានិយមធัวសង្ខារវាត្រូវតែមិនទៀងជាទុកប្រែប្រួលព្រាត់ប្រាសបាត់បង់ជីវិតបើយើងមិនព្រមមានតែកើតទុកតែប៉ុណ្ណឹងទេតែបើយើងអប់រំបញ្ញារៀនទៅឲ្យបានដឹងអំពីការពិតនឹងទៅ មិនចេះតែជាប់ជំពាក់មិនចេះតែហួងហែងទៅនេះឯងដែលជាសេចក្តីសុខស្ងប់នឹងអញ្ចឹងទៅវាបានសេចក្តីសុខដល់អ្នកដទៃទៀតក្នុងគុណធម៌ហ្នឹងគឺថា សាងសេចក្តីសុខឲ្យដល់អ្នកដទៃទាំងព្រោះណាដូចជាប៉ុនដែលទំនុកបំរុងឲ្យយើងបានកើតមកជាមនុស្សគុណមេត្តាបិតាជាមនុស្សចាំបីបាច់មើលថែរក្សាយើងជាព្រះអរហន្តរបស់យើង យើងក៏បានសុខដោយសារប៉ុននឹងយ៉ាងណាប៉ុននឹងឯងស្ថិតនៅក្នុងសន្តាននៃចិត្តនៃបុគ្គលណាបុគ្គលនោះក៏ស្ងប់ត្រជាក់ទៅហើយនឹងទី5 គុណធម៌គឺសេចក្តីល្អនេះល្អដោយខ្លួនឯងស្រាប់ហើយអត់យើងលំបាកហត់នឿយខ្លាចឋានណាគេមិនដឹងអីអីចាំបាច់ទៅឃោសនាចាំបាច់ទៅនិយាយប្រាប់អីគេទេយើងរស់នៅជាមួយនឹងសេចក្តីល្អជាសុខដោយខ្លួនឯងនឹងទោះជាគេដឹងក៏ដោយមិនដឹងក៏ដោយបើគេដឹងក៏ត្រេកអរទៅនឹងឯងយើងមិនមែនសាងសេចក្តីល្អនឹងគ្រាន់តែដើម្បីឲ្យអ្នកដតីសរសើរអីអីចឹងទៅទេយើងចេះត្រេកអរជាមួយនឹងសេចក្តីល្អនឹងតែមួយអង្គ ឯងម្នាក់ឯងហ្នឹងគឺយើងមានសេចក្តីសុខគ្រប់គ្រាន់ហើយទោះជាអ្នកដតីនឹងឯង100អ្នក1000អ្នកចេះតែសរសើរយើងប៉ុន្តែបើយើងមានរឿងកើតទុកតែអ្នកឯងហ្នឹងវាកើតទុកទៅហើយនឹងឯងដូច្នេះមិនតាក់ទងនឹងអ្នកដតីអីទៅពេកទេគ្រាន់តែថាជាកល្យាណមិត្តអីក៏ឲ្យកម្លាំងចិត្តយើងជួយ រឿងនេះរឿងនោះអីចឹងទៅ ជាពិសេសគឺយើងត្រូវតែ ជាកល្យាណមិត្តរបស់ខ្លួនឯងជាមួយគ្នានឹងគុណធម៌ទាំងយើងសាងសេចក្តីល្អហើយយើងចេះត្រេកអរនឹងសេចក្តីល្អរបស់យើងតែប៉ុណ្ណឹងបើយើងម្នាក់ឯងនឹងបានសុខវាសុខហើយនឹងឯងម្អងឯងគាត់ម្នាក់ឯងនឹងអញ្ចឹងគឺមិនចាំបាច់យើង មានការលំបាកថាចង់ឲ្យគេដឹងអំពីគុណធម៌សេចក្តីល្អអីរបស់យើងទេឲ្យតែយើងចេះរស់នៅជាសុខអប់រំឲ្យស្ងប់រងាប់ហើយផុតអំពីកិលេសផុតពីទុក្ខកង្វល់ក្នុងជីវិតនឹងអញ្ចឹងទៅបានហើយហើយនឹងទី6អំណាចនៃសេចក្តីល្អហ្នឹងគឺថាមាន អំណាចខិតខេយូរអង្វែងណាស់តាំងនៅអស់កັບរហូតដល់ទៅជូនដំណើរយើងដល់ទៅអរហត្តមគ្គអស់ មិនមែនដូចជាអ្វីអ្វីគ្រាន់តែមកពេលមកគ្រាឬក៏មកជាតិតែប៉ុណ្ណឹងទៅនោះទេបាយមួយចាន សម្រាប់មួយថ្ងៃកិត្តិយសគេឈ្មោះសម្រាប់មួយជាតិតែបុណ្យសម្រាប់មួយសង្សារវត្តតែទទួលគ្នានឹងអរហត្តមគ្គហើយ បុណ្យនឹងបញ្ជូនយើងឡើងកាន់ព្រំយានដ៏ប្រសើរក្នុងដំណើរទៅកាន់ព្រះនិព្វានបានបញ្ចប់ពេសកកម្មរបស់បុណ្យនឹងដែលជួយទំនុកបម្រុងមើលថែអភិបាលសពគ្រប់ទាំងអស់នាំអ្វីអ្វីល្អល្អមកឲ្យយើងនឹងគឺបុណ្យកុសលដែលជាប់នៅក្នុងចិត្តសន្តានពុទ្ធធម្មជាតិចិត្តវាសន្សំបុណ្យអញ្ចឹងចឹងបាបក៏សន្សំដែរ បានជាព្រះអង្គសម្ដែងថាកុំឲ្យអន្សំបាបឲ្យអន្សំបុណ្យហ្នឹងណាព្រោះធម្មជាតិចិត្តជាតួអន្សំអញ្ចឹងដល់មែនទេចិត្តហ្នឹងមិនមែនខ្លួនយើងទៀតព្រោះបើខ្លួនយើង មិនចាំបាច់អន្សំបាបទេ មិនចាំបាច់អន្សំកិលេសទេនឹងឯងទាំងដូច្នេះយើងគ្រាន់តែប្រើប្រាស់តែប៉ុណ្្នឹងទេប្រើប្រាស់ចិត្តហ្នឹងឲ្យអន្សំបុណ្យដើម្បីយើងសាងព្រំយានមួយឆ្លងទៅកម្មត្រៃនេះគឺព្រះនិព្វានដែលជាបរមសុខសាន្តដែលជាគុណសម្បត្តិទី7ក្នុងអរិយមគ្គទម្លេងនៅកិលេសនឹងឯងទាំង ពុទ្ធសាសនាកណ្ដាគុណចាស់និមន្តគង់នៅជាសុខនៅក្នុងពភ្នោះ ណាល្ងាជជែកអញ្ចឹងគុណចាស់បាននៅអារម្មណ៍នៃប្រកម្មដ្ឋានមាននៅអាចារៈនិងកោចរៈប៉ុណ្ណាដោយសម្បជញ្ញៈប្រព្រឹត្តទៅជាសុខទាំងប៉ុណ្ណាហើយសេចក្តីសុខដែលគុណចាស់មាន ជាប្រដី គឺគេរកបានដោយក្រណាស់មនុស្សលើភពផែនដីចឹងគឺខ្វាយខ្វល់ព្រោះតែកិលេសខ្លួនឯងចឹងចឹងនេះគ្រាន់តែជាពាក្យអនុមោទនីនៅក្នុងការដែលគុណចាស់បាននៅរបស់ល្អចឹងហ្នឹងឯងដោយ ទេវតាដែលបានផ្ដល់កម្លាំងចិត្តដល់ភិក្ខុវជីបុត្រមួយអង្គដែល លោកគង់នៅក្នុងព្រៃណាមិនជាឆ្ងាយ អីមែនទែនពីក្រុងវេសាលីប្រហែលទេដល់តែថាវាផុតពីក្រុង នឹងមកមានព្រៃហើយជារាត្រីមហោស្រពក្នុងព្រះនគរ ភិក្ខុលោកនឹកកំសត់ខ្លួន ត្រង់ដែលថាគេអ៊ូអមានគ្នាមានគ្នាសបាយរីករាយក្នុងមហោស្រពហើយលោកចេញចាកមកបួសម្អងឯងកដោចកដែងដូចជាអង្កត់អស់ដែលគេកវែងចោលលោកកំសត់ខ្លួនលោកចឹង បានទេវតានឹងសរសើរសើរការដែលគង់នៅក្នុងពភ្នោះនឹងគឺការដែលគុណចាស់បាន កាន់យកនៅពភ្នោះនឹងគឺជាទីជ្រះថ្លារបស់ពួកទេវតាណាគឺជាដំណើរដ៏យ៉ាងល្អដូចជាពួកសត្វនរកដែលត្រេកអរក្នុងដំណើរនៃអ្នកដែលបានរួចពីនរកមកក្នុង សុគតិភពចឹង ដូច្នេះគឺការដែលគុណចាស់លោកគង់នៅក្នុងពភ្នោះបានឬពាក្យទេវតានឹងចឹងទៅណាមួយជាទេវតាផងវាមិនមែនមនុស្សអីធម្មតាចឹងបានទេវតានឹងមករាប់អានមកឲ្យកម្លាំងចិត្តចឹងទៅវាសុបាយចិត្តឡើងចឹងដល់សុបាយចិត្តទៅវាដូរអាចិត្តដែលអបសក់ហ្នឹងហ្នឹងឯងព្រោះចិត្ត វាវាអញ្ចឹងតែកាលណាអបសពវាជាតោមនោដោយកដែងអីចឹងទៅចឹងអាហ្នឹងគឺវាដូចជាអ្នកដែលជាប់គ្រឿងញៀនអញ្ចឹងណាដល់ទៅវាអត់បានបរិភោគខ្សែផ្សោយគ្រឿងញៀនអញ្ចឹងទៅវារសាប់រសល់វារសេះរសោះនឹងឯងវាវាធ្វើទុកក្នុងរូបកាយនឹងគឺមិនឲ្យស្រួលសោះលំបាកទៅមែនទែនហ្នឹងឯងយ៉ាងណាមិញការដែល សត្វលោកនឹងញៀនជាមួយគ្នានឹងអារម្មណ៍ក្នុងលោកជាទីត្រេកអរជាទីរីករាយជាទីពេញចិត្តប្រកបដោយកាមជាទីតាំងនៃតម្រេកហ្នឹងដល់ទៅពេលវាមិនបានឆែបសោយទៅវារសាប់រសល់វារសេះរសោះហ្នឹងអាហ្នឹងគឺលក្ខណៈញៀនញៀនរបស់ក្នុងលោកហ្នឹងចឹងឯងដែលបានជាត្រូវទៅរកសបាយទីកន្លែងនេះកន្លែងនោះត្រូវទៅខ្សែផ្សោយកាមគុណអីអីចឹងទៅដើម្បី ឲ្យវារីករាយឡើងបាត់អត់សុខនឹងឯងក៏ប៉ុន្តែចំពោះភិក្ខុលោកមិនបាននៅអារម្មណ៍ជាកាមគុណអីអីទាំងអស់នោះទេតែលោកមានកម្លាំងចិត្តក្នុងព្រះមច្ចរិយធម៌បានទេវតានឹងមកសរសើរការដែលគង់នៅក្នុងពភ្នោះរបស់លោកនឹងគឺឧត្តមឧត្តមពងខ្ពស់ណាស់ទេវតាត្រេកអរនឹងពភ្នោះរបស់គុណចាស់ប៉ុណ្ណាដល់ចឹងទៅ រោគបានសុបាយប្រតិយគង់នៅស្ងប់អញ្ចឹងរហូតអស់រាត្រីបានវលឹមឡើងចូលទទួលព្រះធមានភិយបានព្រះអង្គទ្រង់ប្រកាសសម្ដែងពីទុបបពេជាងទុរភិរមាំងនឹងការដែលបានគង់នៅក្នុងភ្នោះហ្នឹងដែលលះបង់វង្សាកណាញាតលះបង់នៅវ័យវ័យសម្បើមណាស់ដែលអាច គង់នៅ ក្នុងពភ្នោះបាននឹងហើយក៏ជាសពដែលខ្ញុំណាចិត្តតែនឹករលឹកថាសំបីតែស្ដាច់ចៈក៏អាចលះបង់នៅ សម្បត្តិស្ដាច់ចៈលះបង់វៃវៃទៀតច្រើនណាស់ណាជាពិសេសគឺគ្រឿងជាប់ជំពាក់កាមគុណនឹងដែលអាចលះបង់បានមកគង់នៅក្នុងពភ្នោះ ណាហើយមានសេចក្តីសុខរហូតដល់ទៅ លោកកតរៈសុខជាព្រះអសេខៈទៀតណា គឺស្ដេចចក្រពតក្នុងសម័យកាលនៃព្រះអរិយមេត្រីអញ្ចឹងព្រោះណាអញ្ចឹងគឺភាពជាអ្នកបួសនឹងប្រសើរជាងស្ដេចចក្រណាបានជាស្ដេចចក្រនឹងលះបង់ហើយ បានគង់នៅក្នុងភ្នោះសម្រាប់ជាឧត្តមភេទទៅពងខ្ពស់ឡើងក្រៃលែងទៅណាស់ នឹងឯងហើយនឹករលឹកដោយព្រះរាហុលអីចឹងទាំងដែលទៅសូមអំណប់ត្រប់អីអីតាមពមេត្តានឹងព្រះអង្គក៏ឲ្យព្រះសិរីបុត្រពំពោះទៅជាព្រះឧបជាព្រះមហាមុគលានជាព្រះអាចារ្យទៅនឹងឯងនឹងគឺព្រះអង្គមិនប្រទានឲ្យទេនៅអំណប់ត្រប់អីអីទាំងអស់នឹងព្រះអង្គប្រទានអរិយត្រប់ឲ្យវិញនឹងឯងទីបំផុតក៏ព្រះរាហុលបាន សម្រាប់ទៅចឹងក្នុងប្រភ្នោះនឹងចូលមកបជន20ណាគឺ13ភាសា ចូលមកបជន20មិនតាន់បានពាក្យកដាលភាសាផងណាឧបសម្បទាហើយនឹងគឺ បាន ស្ដាប់ចូលលរិយលោវត្តសោតក៏សម្រេចនៅ ព្រះរហ័តទៅរួមដោយ ទេវតារាប់ចំនួនមិនអស់ប៉ុន្តែជាមួយ គ្នានឹងព្រះរាហុលនឹងធ្លាប់ ពេញបុណ្យកុសលជាមួយនឹងព្រះ រាហុលក្នុងសង្សារវត្តនឹងមកព្រះរាហុលពេញបុណ្យកុសលបារមីអីជាមួយនឹងព្រះរតបាលធេចឹងជាមិត្តចម្លាញ់នឹងគ្នាបន់ជាមួយតាបោះអីអីជាមួយគ្នា ចឹងទៅក៏ទៅតាមគំនិតតាបោះរៀងរៀងខ្លួនទៅដោយការខ្សែបគប់ហ្នឹងចឹងទៅក៏ក្រុមទី1ហ្នឹងក៏បានទៅកើតជាអ្នករាជ តាមដែលព្រះតបោះនឹងធ្លាប់តែឆាំហើយទៅសម្រាកនៅឋាននេះហ្នឹងរៀបរាប់ពីសម្បត្តិនេះហ្នឹងធ្វើឲ្យតបោះនឹងមានចិត្តបង្អោនទៅរកពិភពនេះហើយតបោះមួយអង្គនេះឆាំហើយទៅសម្រាកនៅឋានតាវតឹងរៀបរាប់ពីសម្បត្តិប្រអិនអញ្ចឹងទៅតបោះហ្នឹងក៏មានចិត្តបង្អោនទៅភពប្រអិនហ្នឹងអញ្ចឹងទៅពេញបុណ្យកុសលហ្នឹងដល់ទៅណែអតីតព្រះរាហុលទៅទៅកើតជានាគរាជហ្នឹងក្នុងកាលនោះ បានជួបនឹងព្រះសម្មាសម្ពុទ្ធព្រះអង្គទាំងព្រះបតមុត្តរៈនាំភិក្ខុសង្ឃទៅហើយមាន សាមណេរដែលជាពុទ្ធអរោះនឹងឯងមានសភាពដូចជា ព្រះរាហុលអញ្ចឹងណាតែក្នុងការនោះគឺថាជា សម័យកាលនៃព្រះសម្មាសម្ពុទ្ធបតមុត្តរៈហ្នឹងហ្នឹងឯងដែលធ្វើឲ្យនេករាជហ្នឹង មានអធិស្ស្រ័យពេញបតីនឹងពុទ្ធអរោះហ្នឹងក៏ប្រាថ្នាតំណែងហ្នឹងហើយដល់ពេលទៅកលប្រអិនពុនិករាជហ្នឹងនៅ ក្រោមការគ្រប់គ្រងរបស់ ស្ដេចវិរូបខៈហ្នឹងស្ដេចចាតមហារាជការក៏ត្រូវទៅកលប្រអិននឹងឯងចឹងទេវតាឋានចាតមហារាជការហ្នឹងត្រូវទៅទៅកលប្រអិនមិនតែមហារាជទាំង4ទេនឹងឯង ដែលមានកិច្ចការមានទួនាទីមានស័កធំអីហ្នឹងក៏ត្រូវតែទៅដង្ហែស្ដាច់ដាច់របស់ខ្លួន នៅឋានចាតំហារាជការនឹងពួកយៈក៏ដង្ហែស្ដាច់វេសវ័នអញ្ចឹងទៅពួកខាងកន្ធប់ហ្នឹងនៅទិសខាងកើតហ្នឹងក៏ដង្ហែស្ដាច់កន្ធប់ហ្នឹងទៅបបាទភៈតរៈហ្នឹងដោយកូនស្រីនាងសុរិយៈវច្ចសា សុរិយវច្ចសានឹងធីតារបស់ព្រះបាទធតរតនឹងហើយនៅពេលបៃតាទៅកលប្រអិនខ្លួនឯងក៏ទៅកលប្រអិនដែរទៅដង្ហែប្របៃតាទៅនឹងបានទៅស្គាល់បុតរបស់ពមៀតតល័យហើយតំណាក់តំណងស្នេហាអីគ្នា នៅឋានតាវតឹងនឹងរឿងរ៉ាវជាមួយនឹងបញ្ចសិក្ខកន្ធពបុតនោះនឹងឯងនឹងគ្រាន់តែចង់លើកថាដង្ហែ បបៃតាដង្ហែស្ដាច់របស់ខ្លួនទៅកលប្រអិនឯនេករាជនេះក៏ទៅជាមួយស្ដាច់វិរូបខៈហ្នឹងដល់ទៅជួបប្រអិនទៅគឺស្គាល់គ្នាហើយប្រអិនហ្នឹងក៏រាប់អានព្រោះជាមិត្តសម្លាញ់ពីជាតិមុនមកនោះដល់ចឹងក៏សុំឲ្យបានបំពេញបុណ្យកុសល យ៉ាងណាយ៉ាងណាហើយប្រាថ្នាឲ្យមកជាមិត្តសម្លាញ់នឹងគ្នាក្នុងឋានតាវតឹងនឹងមកនឹងឯងបានមកជាទេវបុត្រចឹងទៅមិនមិនជាប្រអិនអីពីរអង្គអីក៏ដោយជាទេវបុត្រមានស័ក្តិធំអីនឹងយ៉ាងណាប្រអិននឹងបានយកទេវបុត្រនឹងជាមិត្តជាសម្លាញ់ចែកការគ្រប់គ្រងអីក្នុងឋានតាវតឹងអីចឹងទៅណាបានជា នាគរាជនឹងក៏បានរៀបរាប់ថាខ្ញុំព្រះអង្គបានប្រាថ្នានៅតំណែងមួយដ៏អស្ចារ្យណាស់ហើយព្រះពុទ្ធព្រះអង្គទ្រង់ព្យាករហើយថាបានសម្រេចនៅមួយសែនមហាកັບទៀតបាន សម្រេចជាពុទ្ធអរោះកំពូលលើវិខទាំងឡាយផ្នែកខាង ប្រាថ្នាការសិក្សាអញ្ចឹងព្រះអង្គប្រាថ្នាតំណែង អីមួយទៅ ក្នុងសាសនានៃ ព្រះសម្មាសម្ពុទ្ធនាអនាគត ដល់អញ្ចឹងទៅក៏ជ្រះថ្លាបានមកកល ព្រះរាមាភិក្ខទៅមានឧបនិស្ស័យជ្រះថ្លានឹងភិក្ខុមួយអង្គដែលកំពូលលើភិក្ខុទាំងឡាយផ្នែកខាងមានសទ្ធាចេញចាក់ផ្ទះចូលកម្មភ្នោះនឹងឯងក៏ប្រាថ្នាតំណែងនឹងឯនឹងបានមកជាព្រះរដ្ឋបាលធេនឹងក្រំតែខ្ញុំមិនដាលើកពីព្រះរាហុលដែល បាន ទៅសូមកំណប់ត្រប់ព្រះអង្គដើម្បីជាស្ដេចចក្រហ្នឹង តែព្រះអង្គក៏ទ្រង់ប្រទានឲ្យចូលកម្មភ្នោះនឹងចឹងទៅបានខោទេវតតនឹងគឺខឹងក្រោតណាស់ណាអឹងក្រោតពោលយុគញងទុនតបាណិដែលជាពញាតនឹងថាបកោដំនឹងគឺថាចាញ់ចាលតកូលយើងនឹងបង្អាប់បង្អោនជីកជន់មិនអោយងើបមុខរួចទេមើលតែពនាងយសោតរា ត្រូវបានជាអគ្គមហេសីនៃស្ដេចចក្រប៉ុន្តែព្រះអង្គមិនធ្វើស្ដេចចក្រព្រះអង្គទៅបួសណាដែលធ្វើឲ្យព្រះនាងយសោធរានឹងមិនបានធ្វើជាស្ត្រីកែវហើយក្មួយយើងគឺព្រះរាហុលនេះត្រូវបានជាស្ដេចចក្រព្រះអង្គមិនទុកឲ្យតកូលយើងចម្រើនមុខមាត់កុំថ្កើងអីទេ គឺឲ្យក្មួយយើងទាំងនៅក្មេងទៅបួសគឺថាចាប់ទោសចាប់កំហុសរឿងចឹងចឹងចឹងមើលមើលហើយព្រះអង្គទ្រង់ជ្រាបឧបនិស្ស័យរបស់សត្វលោកព្រះអង្គរៀបចំទៅតាមឧបនិស្ស័យរបស់ព្រះនាងយសោតរារាហុលមេតាដែលត្រូវ បានចូលកម្មភ្នោះហើយឯកតតគៈលើភិក្ខុនីទាំងឡាយផ្នែកខាងអភិញ្ញាដ៏ធំមហាភិញ្ញានាងនោះហើយព្រះរាហុលក៏ជាប់ឯកតតគៈខាងប្រាថ្នាការសិក្សាដូច្នេះគឺថាព្រះអង្គទ្រង់ជ្រាបឧបនិស្ស័យរៀបចំ អ្នកដែលមានឧបនិស្ស័យឲ្យរួចផុតចាកទុកតាមព្រះអង្គអញ្ចឹងអញ្ចឹងសោះប៉ុន្តែបែរទៅ ជាមានគំនិតចោតប្រកាន់ព្រះអង្គអញ្ចឹងទៅអាហ្នឹងក៏បត់សិក្សាដែរណា យើងកុំមកកើតទុកមិនសក់ចិត្តរឿងនរណានរណាគេស្ដីគេថាគេចោតគេប្រកាន់គេមូលបង្កាច់អីយើងរឿងអីអីទាំងឲ្យតែយើងធ្វើល្អទៅនឹងឯងហើយសប្បុរសសរសើរត្រូវនឹងធัวរបស់សប្បុរសទៅទោះជាសប្បុរសនឹងតែម្នាក់ក៏ដោយសរសើរយើងហើយបុគ្គលដែលជាអសប្បុរសបុគ្គលដែលណាងងខ្លៅរាប់រយពាន់នាក់ គេគេតេសឌីលអីនឹងយ៉ាងណាក៏ដោយក៏យើងមិនអាចទៅបិទមាត់គេបានទេក៏ប៉ុន្តែយើងត្រេកអរយើងពេញចិត្តនឹងការដែលយើងបានជួបធัวរបស់សពរោះហើយអប់រំចិត្តឲ្យស្ថិតនៅក្នុងធัวរបស់សពរោះដោយសេចក្តីស្ងប់ស្ងាត់របស់អ្នក ដែលត្រេកអរក្នុងទីស្ងាត់ជាអ្នកមានធัวបានស្ដាប់ហើយពិចារណាឃើញនៅធัวនាំមកនៅសេចក្តីសុខដកចិត្តចេញពីអារម្មណ៍ដែលស្មុគស្មាញអារម្មណ៍ដែលជា ជាអារម្មណ៍នាំឲ្យកើតបាបនេះអារម្មណ៍នាំឲ្យមាន ការខ្វាយខ្វល់ចង្អៀតចង្អល់គិតទៅសរសៃប្រសាទនោះនឹងឯងគឺថាដកចិត្តចេញពីអារម្មណ៍ទាំងអស់នោះនោះមកតម្កល់ចិត្តដោយការសង្រួមចិត្តក្នុងទានងសិលក្នុងគុណព្រះអរិយនិកឃើញអារម្មណ៍ល្អល្អ ដែលជាជំរក់ដែលជាមលុបសម្រាប់ចិត្តនឹងឯងបាននៅសេចក្តីសុខគ្រប់គ្រាគ្រប់ពេលវេលាសមនឹងបរិយាកាសដោយគុណចាស់គង់នៅក្នុង ទីវត្ត ស្មើនឹងអីអីចឹងមានសេចក្តីសុខមុំណាស់ចឹងហ្នឹងដីស្ងប់ស្ងាត់ក្នុងមាត់ស្រះអីចឹងទៅនឹងឯងមានកូនពិលតូចមួយឈួលមើលប្រសោត ឬក៏ព្រះបរិទ្ធអីអីចឹងទៅបឋមចៈទៅអនត្តលក្ខណៈសោតទៅអតិតបរិយាយសោតទៅ បរាយណវៈទៅ ចាំទៅសោតទៅសបាយក្នុងមួយព្រះអង្គឯងហ្នឹងហើយសេចក្តីសុខរបៀបហ្នឹងក្រណាស់ណាចឹងក្រណាស់កំរកំរគេរកបានណាស់គុណចាស់គ្រប់គ្រងឲ្យបាន ទាំងក្តោបក្តាប់ឲ្យបានជួនកាលអាសេចក្តីទុកលំបាក ដែលមាននៅក្នុងករាវៈក្នុងអ្នកដតីដែលដែលយើងមិនមិនតន់ធ្លាក់ចុះចូលមកយើង អត់ដឹងរសជាតិនៃសេចក្តីទុក្ខលំបាកយើងមើលមើលខាងក្រៅខាងក្រៅទៅដូចស្រួលស្រួលទាំងនឹងឯងអានឹងប៉ុន្តែទោះជាស្រួលយ៉ាងម៉េចក៏មិនស្ងប់ស្ងាត់ដូចដែលប្រគុណចាស់ទេទាំងបញ្ហាករាវៈគ្រាន់តែរឿងអាហារបរិភោគមួយហ្នឹងយ៉ាប់ណាស់ទៅហើយណាហើយតម្រាំដល់ទៅត្រូវចិញ្ចឹមអ្នកដតីទៀតត្រូវយ៉ាប់មែនទែនទាំងហើយវាបណ្ដាលទៅទៀតណា កិច្ចការងារត្រូវរវល់ត្រូវទៅខ្សែគប់អីអីចឹងទៅចឹងហ្នឹងឯងលំបាកណាមើលដូចក្នុងព្រះកថាមួយភិក្ខុសាមណេរជាច្រើនអង្គហ្នឹងឯងភិក្ខុក៏ប្រមាណជា30អង្គមុនទៅជួបនឹងបរោះម្នាក់ទៅកាប់អស់ចឹងកាប់អស់ហើយអាឈើដែលត្រូវភ្លើងឆេះទៅវាខ្ជូងខ្មៅប្រឡាក់ ហើយលំោះមុខអីក៏មកអេះមុខជូតញើសជូតអីទៅប្រឡាក់មុខនឹងសិតតែខ្ជូងហើយដល់ទៅចងអស់មកបាត់លីមកអញ្ចឹងទៅសាមណេរក្មេងៗហ្នឹងឃើញអញ្ចឹងមានមួយអង្គហ្នឹងថានោះញោមលោកឯងហើយនោះមើលទៅថាអាហ្នឹងញោមលោកឯងអ៊ំលោកឯងមាលោកឯងអញ្ចឹងទៅក៏នាំនេះសើចទៅនឹងឯងតាម សភាពនឹងអញ្ចឹងទៅស្មានតែថាសើចទៅបានអត់អីទេព្រោះមនុស្សអញ្ចឹងដឹងមនុស្សនឹងយ៉ាងម៉េចផងទេគេមិនបានប្រកែប្រកាន់បានចាប់ផ្លឹកនឹកឃើញរឿងយើងសើចនឹងទេបានជាសើចហើយប៉ុន្តែមានអីទេរស់នឹងដាក់បាច់អស់ចុះថ្វាយអង្គមព្រះភិក្ខុសង្ឃទាំងឡាយសូមឲ្យលោកម្ចាស់មុនរងចាំបន្តិចហើយអត់មានអីប្រកេនលោកទេណាអត់ទេអត់មានទេយធัวអីប្រកេនទេ គឺថាបានទូលដល់ព្រះភិក្ខុសង្ឃទាំងឡាយហ្នឹងសូមលោកម្ចាស់បានជ្រាបចុះណែដៃខ្ញុំកណាដែលប្រឡាក់ខ្ជូកនេះដែលដែលកាន់កបិតទៅកាប់កូនឈើនេះកាប់អុសនេះដៃរបស់ខ្ញុំកណានេះណាគឺធ្លាប់ស្ទាបព្រះអាទិត្យបានណាចឹង ធ្លាប់ស្ទាបប្រចាំបានណាក្នុងជាតិនេះឯងខ្ញុំកណាក៏ធ្លាប់ត្រួតត្រងសម្ពុតការសាវៈដូចគុណចាស់អញ្ចឹងក្នុងប្រសាសនាហ្នឹងណាខ្ញុំខ្ញុំកណាមានរិទ្ធអាចស្ទាបព្រះអាទិត្យស្ទាបប្រចាំបានដោយដៃខ្ញុំកណានេះឯងប៉ុន្តែព្រោះសេចក្តីប្រមាទបានជាដៃខ្ញុំកណាមកប្រឡាក់ខ្ជូងអញ្ចឹងសូមលោក ម្ចាស់ទាំងឡាយកុំកបីមានសេចក្តីប្រមាទឡើយវិខលោកស្ដាប់ទៅលោកលោក លោកស្ញប់ស្ញែងលោក ក្នុងបហប្រតិរបស់លោកសង្វេកសង្វេកសង្វេកចំពោះសេចក្តីប្រមាទនឹងហើយក៏មានបហប្រតិតាំងមមឡើង ដោយសង្វេកោនឹងជាបតតឋានចឹងពេលដែលឈួរស្ដាប់បរោះនឹងរៀបរាប់នឹងឯងប្រកម្មដ្ឋានរបស់លោកក៏កើតឡើង សម្រាប់ព្រះអរហន្តនៅក្នុងពេលហ្នឹងស្ដាប់ពាក្យបរោះហ្នឹងណា នឹងឯងគឺសង្វេគចំពោះសេចក្តីប្រមាទនឹងដៃមើលយើងគួរឲ្យមើលងាយសាមណេរភិក្ខុក្មេងក្មេងអីយកមកនិយាយសើចលេងដៃប្រឡាក់ភ្យូងហ្នឹងណាប៉ុន្តែដៃនឹងក្នុងជាតិនឹងមុននឹងដៃនឹងអាចស្ទាបព្រះអាទិត្យបានព្រះអាទិត្យដុំភ្លើងណា អុំភ្លើងអត់មានរិទ្ធស្ទាបបានទេចឹងប៉ុណ្ណាយើងមើលពីព្រះអាទិត្យមកផែនដីនឹងចម្ងាយប៉ុណ្ណា យើងនៅស្រែកក្តៅក្តៅហ្នឹងប៉ុន្តែដៃនឹងស្ទាបព្រះអាទិត្យបានស្ទាបប្រចាំបានហើយធ្លាក់មកកាប់អស់ប្រឡាក់ជូងនឹងឯងដោយសេចក្តីប្រមាទហើយលោកគ្រាន់តែរំលឹក រំលឹកថាសូមលោកម្ចាស់កុំប្រមាទឡើយហ្នឹងហ្នឹងគឺខ្ញុំកណានឹករលឹកឃើញតិចតិចរឿងរ៉ាវអីខ្លះ តកតងទៅនឹងសេចក្តីសុខនៅក្នុងពភ្នោះនឹងឯងហើយញាតិញោមបងប្អូនសេចប្រុសក៏អញ្ចឹងបានរំដោះខ្លួនពី បាបកម្មបញ្ញវេរាហើយគឺថាប្រសើរប្រពៃហើយហើយនឹង ខំប្រឹងទៅនៅក្នុងធัวរបស់សัพពរោះធัวរបស់ព្រះសម្មាសម្ពុទ្ធអប់រំចម្រើនសតិប្បដ្ឋានទាំងដែលព្រះអង្គត្រាស់ចំពោះនាយបេសហដ្ឋារោហបុត្រនឹងថាជាបណ្ឌិតមានបញ្ញាច្រើន ជាបណ្ឌិតនឹងគឺព្រោះបានអប់រំចម្រើនសតិប្បដ្ឋាននឹងឯងមានបញ្ញាច្រើនព្រោះមានបញ្ញាកម្មយកប្រយោជន៍ពីសតិប្បដ្ឋាននឹងបាន នឹងមានបញ្ញាច្រើនដឹងកាយវេទនាចិត្តធัวទៅដើម្បីយើងបានរួចផុតអំពីលោកនេះព្រោះការដែលមិនប្រកម្មកាយវេទនាចិត្តធัวនឹងឯងចឹងយើងបានថ្វាយបង្គំព្រះអង្គនៅនឹងទៀបខ្លោងទ្វា ចូលទៅកាន់ព្រះនិព្វាននឹងដាប់ពធัวព្រះអង្គដោយសេចក្តីស្ងប់ស្ងាត់ចឹងទៅដូច្នេះគឺជាបទនៃការរសាចិត្តតែប៉ុណ្ណឹងទេចឹងធម្មតាចិត្តដែលកើតឡើងតែងតែមានអារម្មណ៍ ចឹងគឺថាការ អប់រំចិត្តឲ្យបាននៅសេចក្តីសុខជាមួយគ្នានឹងអារម្មណ៍ដកចិត្តចេញពីអារម្មណ៍ដែលនាំឲ្យកើតបាប ដកចិត្តចេញពីអារម្មណ៍ដែលនាំឲ្យទុកកង្វល់គឺត្រូវតម្កល់ចិត្តនឹងឯងក្នុងអារម្មណ៍នៃបកម្មដ្ឋាន សម្មាបណិហេតាំងចិត្តតាំងស័យសោនាំងតតោកេរក្រៃលែងណាស់ការដែលតម្កល់ចិត្តបានល្អប្រពៃដូច្នេះគឺអ្នកណាអ្នកណាក៏មិនអាចមកធ្វើអ្វីឲ្យចម្រាច់បាន ដូចជាការតម្កល់ចិត្តដល់ប្រពៃទេ ចឹងគឺថាការដែលពុទ្ធបរិស័ទញាតិញោមថៃប្រុសទាំងអស់ទាំងបានខ្សែគប់ជាមួយនឹងព្រះសទ្ធំធัวរបស់សัพពរោះក៏សំគួរប៉ុណ្ណឹងទៅចោះសូមអនុមោទនា